អូខេតើអ្នកគ្នាបាទវិលត្រឡប់មកវិញជាមួយនឹង channel របស់ខ្ញុំបាទម្ដងទៀតហើយនៅថ្ងៃនេះផងដែរគឺខ្ញុំមកប្រាប់អ្នកនរគ្នាពីរបៀប download អក2022ហ្នឹងហើយអ្នកគ្នាដោយសារខ្ញុំចូលមើលក្នុង Google Play Store យើងគឺឃើញថាអកហ្នឹងគឺគេមានការ update អ្នកគ្នាអញ្ចឹងចង់ដឹងថារូបរាងអក2022ហ្នឹងវាយ៉ាងម៉េចយើងចូលទៅកាន់ download អ្នកគ្នាបាទអញ្ចឹងជាមុនដំបូងអ្នកគ្នាធ្វើការបើកអ៊ីនធឺណិតហើយចូលទៅកាន់ Play Store មក Yeah ហើយអ្នកគ្នាសេកពាក្យថាអក2021ចឹងមកពេលយើងសេក2021អញ្ចឹងក៏វាចេញជា2022ដែរដោយសារតែវា បានអាប់ដេតហ្នឹងហើយអ្នកគ្នាចឹងនឹងថាវាលោយប៉ុណ្ណាឥឡូវយើងធ្វើការ install វាយកហ្នឹងហើយយើងធ្វើការ download install វាយកមកអ្នកនរគ្នាបាទអញ្ចឹងយើងរងចាំវាពេញសិនចង់ដឹងថាកម្មវិធី ក្នុងអ2022ហ្នឹងវាលុយយ៉ាងណាហ្នឹងហើយអ្នកនរគ្នា គេ design យ៉ាងណាយ៉ាងណាអូខេ ចឹងឥឡូវខ្ញុំធ្វើការ down វាជិតពេញហើយអ្នកនាងឥឡូវបាន30ហើយ30ហើយអូខេឥឡូវយើង ធ្វើការរងចាំវាពេញសិនអូខេដល់គ្នាអញ្ចឹងបើអ្នកមកថ្មីបាទមិនទាន់បាន subscribe ទេបាទសូមមេត្តាជួយ subscribe នៅលើ channel របស់ខ្ញុំបាទម្នាក់មួយផងបាទអូខេដល់គ្នាអញ្ចឹងយើងរងចាំសិនចាំឲ្យវាពេញសិនបាទអូខេអ្នកគ្នាអញ្ចឹងបើខ្ញុំនិយាយទៅមានចំណុចខុសឆ្គងកន្លែងណាសូមអូខេអ្នកគ្នាបាទអញ្ចឹងខ្ញុំធ្វើការដល់ load វាពេញហើយយ៉ា ចឹងឥឡូវកុំឲ្យខាតពេលវេលាយូរយើងចូលទៅកាន់ក្នុងអកនឹងទាំងអស់គ្នាតែម្ដងតោះយើងចុច open យ៉ាឥឡូវយើងចង់ដឹងថារូបរាងវាលោប៉ុណ្ណាហ្នឹងហើយអ្នកនរគ្នាបាទនេះអក2022ហ្នឹងហើយឥឡូវគេ មានការអាប់ដេតអូខេ ដូចមុនដែរអ្នកគ្នាបាទប៉ុន្តែវាមាននេះវាមានស្តាក់វាមាននេះរឿងធំធំស្អាតដែរតាវាមានអី keyboard keyboard ធំធំមែនតើបាទអូខេវានេះអាកន្លែងនេះចុចអាកន្លែងខាងខាងនេះអាគ្នានេះតើគ្នានេះអាកន្លែងខាងនេះវាមានយីមទៅវាអាប់អាប់ដេតវាតែតែខុសពីដើមហ្នឹងអ្នកគ្នាអញ្ចឹងវាមានដូចរៀងរីករីកធំធំអ្នកគ្នាបាទអញ្ចឹងវីដេអូរបស់ខ្ញុំបានមានតែប៉ុណ្ណឹងនេះគ្រាន់តែជាវីដេអូមួយដែលខ្ញុំចង់បង្ហាញដល់អ្នកគ្នាថាចង់ដឹងថាអ2022ហ្នឹងវាមានរូបរាងមិនហ្នឹងហើយអ្នកគ្នាអញ្ចឹងអរគុណចំពោះអ្នកគ្នាដែលចូលទស្សនា ចឹងបើអ្នកនរគ្នាចង់ download លេងអ្នកគ្នាចូលទៅកាន់ Play Store ហើយចុច search ដែលអ្វីដែលខ្ញុំបានបង្ហាញនៅខាងមុខដើមអីចឹងណាអ្នកនរគ្នា